បាទសួស្តីថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មី ម្ដងទៀតខ្ញុំនឹងលើកយក នៅឧទាហរណ៍ពាក់ព័ន្ធជាមួយនឹង loop នៅក្នុង loop ហើយនៅក្នុងឧទាហរណ៍នេះយើងអាចធ្វើនៅកម្មវិធី program របស់យើងឲ្យវាបោះចេញនៅតម្លៃដែលមានលក្ខណៈ ស្រដៀង ទៅនឹងចតកោណស្រដៀងទៅនឹងត្រីកោណតកម្មបាទអញ្ចឹងដោយសារតែយើងអាចប្រើលូបមួយជាន់ហើយក្រោបដោយលូបមួយជាន់ទៀតឲ្យវាបោះនៅតម្លៃបាទបោះនៅតម្លៃរបស់អឺរបស់ statement យើងឲ្យវាចេញសញ្ញាផ្កាយហើយឲ្យវារត់បាទគឺចាប់ ពីបន្ទាត់ទី1ដល់បន្ទាត់ទី10បានសរុបទៅយើងមាន10បន្ទាត់ហើយសញ្ញាផ្កាយរបស់យើងយើងឲ្យវាថយពី10មក9 8រហូតដល់11បាទឥឡូវយើងចូលទៅអនុវត្តទាំងអស់គ្នាបាទឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងហើយយើងចុចទៅលើ new យើងយកពាក្យថា software ឥឡូវយើងចាប់ដើមសរសេរកូដទាំងអស់គ្នា include stdio.h តោះមកយើងចាប់ដើមសរសេរនៅ int main របស់យើងហើយយើង return វាឲ្យមកឥឡូវយើងចាប់ដើមប្រកាសនៅអថេរបស់យើងអញ្ចឹងមកន័យថាផ្កាយ វាមាន10ជួរវាមាន10ជួរហើយវាមានចំនួនអឺមែនតែនទៅគឺវាមានចំនួនផ្កាយនឹង10ដងដែរអញ្ចឹងយើងអាចប្រកាសអថេចំនួន3គឺ INT ខ្ញុំដាក់ I J ហើយនឹង K ជាដើមបាទតែយើងកំណត់ចុះគឺ K ឲ្យវាស្មើនឹង10 K ស្មើ10តោះមកយើងប្រើ for for i ស្មើនឹង0បាទ i ស្មើ0 i តូចជាងឬស្មើនឹង10 i បូកបូកណា i បូកបូកអញ្ចឹងត្រង់ចំណុចនេះបានន័យថា i របស់យើងចាប់ដើមរត់ហើយបាទគឺចាប់ដើមរត់អឺដោយសារតែលក្ខខណ្ឌនឹងពិតបន្ទាប់មកទៀត for for ទៀតហើយគឺ for J របស់យើងនឹងគឺស្មើនឹងការ J J J របស់យើងដាច់ខាតត្រូវតែធំជាងឬស្មើនឹង I តមក J របស់យើងដកដកវិញណាដើម្បីកុំឲ្យ loop របស់យើងវាជាប់អញ្ចឹងយើងត្រូវតែឲ្យ J ថយបាទព្រោះចំនួន K របស់យើងនឹងវាធំបាទអញ្ចឹងត្រូវតែថយអញ្ចឹងយើងចាប់ដើម print print s print s អឺ print s ហើយគឺយើងចាប់ផ្ដើមដាក់សញ្ញាផ្កាយតែម្ដងបាទគឺដាក់សញ្ញាផ្កាយអឺបន្ទាប់មកទៀតគឺយើងធ្វើការ print បាទ print គឺយើង print slash t បាទគឺ slash t អញ្ចឹង slash t គឺដកឃ្លាមួយ tab បាទដកឃ្លាមួយ tab អញ្ចឹង ខ្ញុំធ្វើការសៀវវាមួយសិនគឺយើងចុចដាក់ example example loop loop in in loop example loop in loop ហើយយើងយក C source រួចហើយយើងចុចសៀវបើយើង run សាកល្បងមួយសិនអូខេបាទដោយសារតែយើង slash t បាទ slash t ដកឃ្លាមួយ tape អញ្ចឹងយើងដូរមក slash n វិញដើម្បីចុះបន្ទាត់ហើយយើងចាប់ផ្ដើម run វាបាទនេះគឺជាទម្រង់ត្រីកោណផ្កាប់ដែលយើងមានចំនួនផ្កាយរហូតដល់10បើអញ្ចឹងវាចាប់ផ្ដើមធ្វើដំបូងមកគឺវាចាប់ផ្ដើមធ្វើនៅលក្ខខណ្ឌអឺ for នៅក្នុងនេះមុនបាទគឺវាធ្វើលក្ខខណ្ឌ for បានន័យថាបន្ទាត់ទី1មុនបាទអញ្ចឹងបន្ទាត់ទី1របស់យើងគឺវា run នៅ J មុនបាទតាមពិតបើយើងមើលឃើញទៅគឺមើលឃើញនៅបន្ទាត់ទី1ហ្នឹងគឺ J ដំណើរការផ្កាយរបស់យើងហ្នឹងចំនួន10បាទចំនួន10ដងចំនួន10ដងអឺបើសិនជាយើងរាប់ចាប់ពី0ទៅអាចថា11ផ្កាយណា11ផ្កាយ ចឹងផ្កាយរបស់យើងដំណើរការរហូតដល់11ដងទើបវាចាក់ចេញមកចុះបន្ទាត់បាទចុះបន្ទាត់ហើយវាចាប់ផ្ដើមសិក្សាបន្តទៀតថាអាយរបស់យើងកើនមួយមួយតូចជាង10អត់ចឹងមួយនៅតែតូចជាង10ចឹងបើមួយនៅតែតូចជាង10អឺ J របស់យើងហ្នឹងណា J របស់យើងហ្នឹងវាអឺតូចជាង10អត់ណា J របស់យើងអាមិញ J របស់យើងវាវាស្មើនឹង0.5 j របស់យើងវាស្មើនឹង10ឥឡូវនៅពេលដែល j របស់យើង វាថយអញ្ចឹងបានន័យថាវាស្មើនឹង9 9ធំជាងអឺ0អត់ណាអញ្ចឹង9វាធំ ជាង0អញ្ចឹងកន្លែងកន្លែងហ្នឹងគឺមានន័យថាលក្ខខណ្ឌរបស់យើងហ្នឹងអឺវាវាចាប់ដើម compile ហើយគឺ compile ថាតើ9វាធំជាង1នឹងអត់ ទាំង9វាធំជាង1មូលហេតុនេះបាន i ស្មើ1ដោយសារតែកន្លែងនេះវា increase ទៅដំបូង i ស្មើ0ដល់ពេលយើងយក0មកបូកនឹង1បានន័យថា i ស្មើ1ដល់ j យើងថយ1បាទ j របស់យើងថយ1អញ្ចឹងមានន័យថាអឺកន្លែងនេះគឺ j របស់យើងនឹងនៅតែតូចជាងអត់សំទុះនៅតែធំជាង1អញ្ចឹងបើករណីដែលវានៅតែធំជាង1 នោះវានឹងចាប់ផ្ដើមបោះនៅសញ្ញាផ្កាយរបស់យើងម្ដងទៀតណាអញ្ចឹងសរុបសេចក្តីមកកន្លែងនេះអត់មានលក្ខខណ្ឌណាដែលធ្វើឲ្យអឺការនឹងប្រែប្រួលទេលក្ខខណ្ឌដែលធ្វើឲ្យការប្រែប្រួលលុះត្រាតែយើងយកតម្លៃការទៅទៅដកឬក៏ទៅបូកបានវាអាចធ្វើឲ្យកើនប៉ុន្តែការរបស់យើងនៅតែ10ដដែល ការរបស់យើងនៅតែ10ដដែលប៉ុន្តែដោយសារតែ J ស្មើនឹងការនាំឲ្យការនៅតែស្មើនឹង10តម្លៃ i ទេដែលប្រែប្រែប្រួលបាទប្រែប្រួលមិនដំបូងវាអាចធ្វើចំនួន11ដងផ្កាយនៅខាងលើបាទដល់ពេលនៅបន្ទាត់បន្ទាប់មកគឺវាចាប់ផ្ដើមថយមួយចឹងផ្កាយរបស់យើងនៅសល់តែ9 ណាអញ្ចឹង9ដោយសារតែវា start ចាប់ពី0ទៅ9បូក1វាបាន10អញ្ចឹងជួរទី2យើងបានផ្កាយចំនួនចំនួន10បាទអញ្ចឹងយើងអាចសាក់លបងរ៉ាន់ទៅ ហើយយើងធ្វើការរាប់ចំនួនផ្កាយបាទអញ្ចឹងផ្កាយនៅខាងលើនេះវាអាច11អញ្ចឹងបន្ទាប់មកទៀតវាចាប់ដើមថយ1សល់10សល់9សល់8សល់7សល់6សល់5សល់4សល់3សល់2សល់1បាទ ចឹងនេះគឺជា example loop នៅក្នុង loop អរគុណសម្រាប់ការទស្សនានៅឧទាហរណ៍នេះ